ប្រុសឈ្មោះរបស់ឯងនោះណាឬមួយក៏ឯងនេះថើមជាមួយវាឯងចឹងហ្នឹងទៅឯងមិនបាច់ចិច្ចកណាទាំងអស់ម៉ែមកទ្វាមិនបានជួយស្អីយើងហើយកុំចង់ទៅកន្លែងណាស្អុយនៅកន្លែងហ្នឹងបងទៅហ៎ឈាមជើងតែមួយជំហានទៀតយើងនឹងកាត់ការឯងចោលភ្លាមមិនដឹងជាការជាមួយគ្នាតាំងពីពេលណាមិនស្រួលយកគ្នាអត់បានការផងក៏មិនដឹងណែយើងការឬមិនការជារឿងរបស់យើង ពួកយើងនឹងរៀបការជាមួយគ្នាណាមនុស្សដែលគេបោកត្រូវគេខោខោខោឲ្យចង់ យើងមិនអនុញ្ញាតឲ្យឯងរៀបការជាមួយអ្នកណាគេទាំងអស់ ថាឯងទៅជួបអាខ្នាក់ប្រុសឈ្មោះរបស់ឯងនោះណាត្រូវហើយម៉ាក់កូនទៅតែទៅជួបបងណាក់ហើយហើយអត់ជួបវាមួយថ្ងៃហ្នឹងឯងងាប់ឬមួយយ៉ាងម៉េចហាត្រូវហើយនេះនេះឯងឯងឯងអត់ប្រុសអាចោលមកទៀតដោយអាខ្នាក់នឹងអត់ ចាញ់អញ្ចឹងមិនមែនកូនម៉ែហើយម៉ែក៏មិនបាច់ខ្វល់ច្រើនដែរជីវិតខ្ញុំខ្ញុំជាអ្នករើសម៉ែឈប់មកចង្អុលបង្ហាញផ្លូវកូនទៀតទៅប្រតើពេកឯងគ្មានដឹងស្អីទេច្រើនតែអាយុនៅតែលើយើងជាម៉ែរបស់ឯងយើងណាមានសិទ្ធលើឯងគ្រប់យ៉ាងទាំងអស់ ឯងត្រូវតែស្ដាប់យើងហើយចាំទុកក្នុងពួកឯងផងឯងអត់អាចធ្វើអ្វីស្រេចតែអំពើចិត្តទេមិនបានជួយស្អីយើងហើយកុំចង់ទៅកន្លែងណាស្អុយនៅកន្លែងហ្នឹងសំបីតែគិតណាមកឆាប់ចូលដល់ផ្ទះចាំឯងនឹងទៅឯងមិនបាច់ចេញទៅណាទាំងអស់ចូលទៀតមក អាចខាំងរាងកាយកូនបានតែម៉ែមិនអាចឃុំខាំងចិត្តកូនបាននោះទេម៉ែគ្មានសិទ្ធអីមកឃុំក្រងលើជីវិតកូន មានតែខ្ញុំខ្លួនឯងតែម្នាក់តែប៉ុណ្ណោះដែលអាចកំណត់បាន ជាម៉ែអាត្មានិយមស្រឡាញ់កិត្តិយសឥឡូវខ្ញុំចេញខ្ញុំនឹងចេញពីទីនេះកុំឲ្យចំហាយថោកទៀតតាមដល់ម៉ែឈានជើងតែមួយចំហៀនទៀត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 Sarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានស្មិតតាមិនត្រឹមតែបញ្ឈប់រាគប៉ុន្តែថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាគស្មានជីវិតរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ក្លិន ទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជា មនុស្សដែលគេបោកត្រូវគេខោខោខោអោចង់ កំបកក្បាលវិលត្រឡប់មកវិញឲ្យសោះពេលដែលប្រុសចោលមកទៀតឯងនោះបោះបង់ឯងចោលកុំស្ដាយកុំស្ដាយនៅអ្វីដែលយើងព្រៀបបដៅឯងឲ្យសោះ យើងនេះស្រស់ល្អចាបងហើយណៃធ្វើអីមកសម្រាប់សិនទុកឲ្យបងធ្វើវិញខំប្រឹងមែនហ៎ធ្វើការងាររហូតចឹងប្រយ័ត្នគេមើលមកថាបងនេះជាប្តីដែលមិនចេះមើលទុកទុរៈប្រពន្ធខូចគ្នាពីបងអស់ចាលោកប្តីដល់ស្អាតល្អបងអូនបងអូនជួយជួយយកថងមួយទៀត មិនគឺកូនបងនេះធាក់អូនទៀតហើយកូនបងធាក់អូនហ្នឹងនេះវាកំពុងតែដាក់ទោសអូនហ្នឹងតាកូនបងកំពុងតែកាន់ជើងបងមកច្បាស់កន្លែងនេះមើលបងចង់ស្ដាប់សំឡេងកូនបងបន្តិចមើលមកមិនដែរលឿនលឿនវាផងធាក់មិនក្មេងឥឡូវផ្អែមល្ហែមគ្នាដល់ហើយណាអត់មាន មើលឃើញមនុស្សចាស់ដាចាប់នឹងឯងច្រកសសក់ឲ្យបងមកចិត្តរួចហើយនៅសល់មិនថងទៀតបងណាខំរលុយហ្នឹងទុកចង់ដៃការប្អូនហ្នឹងណាចង់ឲ្យប្អូនហ្នឹងការឆាប់ឆាប់ហ្នឹងណាកុំចង់យកកូន2 3ហើយបកបកាវិញណាអូនណាមនុស្សណាមានមាត់ទេកុំភ័យបងទោះបីយ៉ាងណាគេចង់គិតអីក៏គេគិតទៅទោះបីថាពេលនេះ ខ្ញុំមិនទាន់បានការជាមួយនឹងប្រពន្ធរបស់ខ្ញុំមែនហើយខ្ញុំក៏មិនទាន់បានប្រកួតផ្កាស្លាឲ្យគាត់ដូចមនុស្សស្រីគ្រប់រូបដែលគេចង់បានក៏ដោយតែខ្ញុំ ចង់ប្រាប់បងថាខ្ញុំស្រឡាញ់គាត់ហើយខ្ញុំចង់រស់នៅក្បែរគាត់អស់មួយជីវិតអូនស្រីសំណាងដល់ហើយតែមានប្តីចេះស្មាត់ស្មាត់នឹងអូនណាម៉ាក់អាប្រញាប់យកទៅស្អោយបងមកណាតែផ្អែមលហែមដាច់ម៉ួយអស់ហើយទៅហើយលើបងចាចា ស្អីហ្នឹងអឺបងមានមើលស្អីបងឃើញម៉ួយបន្លែយើងគេដើរកាត់ហ្នឹងម៉ួយម៉ួយមួយថ្ងៃហ្នឹងម្នាក់ស្រីមិញហ្នឹងមែនហើយស្គាល់គ្នាតាំងពីអង្ការហើយគេថាម៉ួយហ្នឹងកុំថាជាស្រីលួចលាក់បើមួយថ្ងៃណាឆោយប្រាប់ខ្ញុំភ្លាមលឿននេះមានណាអូនឯងចេះតែគិតប្តីផ្ដាស់តឯងនេះមួយថ្ងៃហ៊ានស្រីឲ្យអូនផងអ្ហា ដោយសារតែគេហ្នឹងបានហើយបងឯងឈប់ស្រឡាញ់ខ្ញុំហីបងឯងនៅលក់បន្លែនៅទីនេះម្នាក់ឯងណាសេះនេះនេះណៃគេទៅមែនណា Ê Minh, tao đâu vậy? Minh à? Ừ. Mày mơ bị croi lần heo, mày mơ bị một lần hom. Tao hao chai ក៏បានដែរទៅចែទៀតនេះព្រោះឯងមិនឃើញខ្ពស់ខ្ញុំហ្នឹងចង់កើតទេនៅចង់លេបខែស្អីបើហៅមិនចេះគិតចឹងឈប់ជិះឈប់ស្អីហ៎អីក្មួយតាណាមកណាពូជូនទៅក៏បានដែរព្រោះឯងពោះធូរខ្ញុំផងអត់ជិះពូសើងាប់អីមួយ រាយយោពងអត់មានម៉ូជីផងប៉ះស្រីពោះធំជាងទៀតថ្ងៃហ្នឹងដឹងសយម៉ូជីគ្មានទេ វិញទៀតអេប្រពន្ធសម្លាញ់ធ្វើអីហ្នឹងមិនបានជាឈ្ងុយមើលឈ្ងុយតាំងពីក្រៅរហូតដល់ក្នុងហ្មងនេះហើយបងអាចចាស់មើលខាងមានផ្នែកទេតាយចាំមិនសួរច្រើនបាត់មិនបានជាថាឲ្យបងអញ្ចឹងណាអូនឯងនិយាយអញ្ចឹងអត់គូអូនស្រឡាញ់សោះនេះ ត្រូវហើយខ្ញុំមិនគួរស្លាញ់ដូចវិស័យអាំងណាសាហ្នឹងនេះនេះនេះកុំប្រាប់ថាប្រចាំបងណាប្រចាំស្អីធ្វើចរិតងងក់ច្រើនចឹងតាបងបងស្រឡាញ់ខ្លួនឯងជួយចិត្តធ្វើប្តីខ្មាញ់ខ្លួនឯងនេះកូនស្រីកើតហើយកុំប្រាប់បងថាចង់បានកូនបងទៀតណាយាយស្អីនោះគឺសម្បល់ហ្នឹងនេះ នេះកូនមូស្អែកចាំស្អែកនៅពើសបល់អីទៀតអូនបើសិនជាបងឈួតនេះក៏ឈួតព្រោះតែស្រឡាញ់អញខ្លាំងដែរឈួត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 ទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជាមនុស្សដែលគេបោកត្រូវគេខោខោខោអោចង់ត្រូវជាឆ្វេងសុំបងអាបាយមានសង្សារនៅអបងអត់តមានសង្សារផងតែមានប្រពន្ធបាយប្រកាយកផ្លែងណានុកមីងបងឯងហ៎ បងអត់គួរបដ ாய் ឲ្យគាត់ធ្វើបែបហ្នឹងសោះមីងបងឯងពោះធំឡើងប៉ុណ្ណាណីអីឡើងចិត្តកើតអីនៅឲ្យគាត់មកជួយលក់តបាក់បែបនេះទៀតណែអ្នកណាមីងនឹងឯងហើយយើងមកលក់ឬក៏មិនមកលក់វាទឹកក្បាលស្អីនឹងឯងដែរនឹងឯងនេះជាសាច់ញាតិយើងតាំងពីកាត់អេអេអេមីងមកអាក្រក់ហើយសំដីវាក៏អាក្រក់ទៀតដូចជាចៃគ្នាមិនដាច់សោះសំដីអាក្រក់ហ៎ ក៏ព្រោះតែមិស្សីមួយចំនួនណាវាមានបំណងចង់ចាក់ប្តីគេចង់ចាក់ប្តីគេទាំងប្រពន្ធគេនេះនៅរស់ឆ្ងល់ងល់នៅនឹងហ្នឹងមាននាងស្រីមកក្រាស់មកខ្ញុំក្រាស់ហ៎តើមកខ្ញុំវិសាអញ្ចឹងមិនមែនមកស្ដើងមកជွာមកយ៉ាប់ដូចជាមីងឯងទេហើយបងសង្ហាម្នាក់នេះជាប្តីមីងហ៎អូយទោះជាខ្ញុំបង្ខំចិត្តឲ្យជឿក៏មិនជឿដែរព្រោះថាប្រពន្ធស្អីមកចាក់ប្រហែម៉ែអីមុខយើងណា ម៉ែប្តីយើងយ៉ាងម៉េចតែទោះជាយ៉ាងណាយើងក៏មិនអន់ចរិតថោកទាបដូចមីនាងស្រីមកស្អាតដូចមួយថ្ងៃនោះទេចង់បាត់តែប្តីគេអន់ចរិតអូយខ្ញុំចង់តែសែឲ្យរយះមាត់ទេនេះមីងហៅគាត់សុទ្ធតែប្តីប្តីពេញមាត់ដូចជាអត់ចេះខ្មាស់គេខ្លះសោះមិនដឹងជាការជាមួយគ្នាតាំងពីពេលណាមិនស្រួលយកគ្នាអត់បានការផងក៏មិនដឹងណែ ជារឿងរបស់យើងតើក្បាលស្អីនឹងឯងដែរនឹងឯងឆាប់ចេញពីកន្លែងយើងផាត់ផាត់យើងមិនត្រូវការលុយនឹងឯងនោះទេសម្បត្តិនឹងឯងមិនស័ក្តិសមនឹងស៊ីបន្លែដែលយើងលុយនោះទេចាំចេញណាឆាយើងមានលុយច្រើនយើងចង់ទិញស្អីនៅណាញ៉ាំក៏បានដែរហើយក៏មិនមកស៊ីបន្លែថោកថោករបស់មីងឯងដែរបន្លែថោកគាត់សំតែនៅជាមួយនឹងម្ចាស់ថោកណែនាងឯងដូចជាឈុលពេកណាណា នាងឯងទៅជ្រុលពេកណាណែអូនកុំកុំខឹងពេកប្រយ័ត្នប៉ះពាល់កូនក្នុងពោះបងឯងក៏មកខាត់ខ្ញុំបងមិនបានជួយស្អីខ្ញុំទេខ្ញុំកំពុងតែបណ្ដោយនាងនេះនាងតែចង់បានប្តីគេអូនមកចេះហេអើយមកចេះណាអូយខ្មាស់គេណាឡើងឈើលិចកូនលិចអីទិញមកក្រៅហើយ មកបងមកទៅអូនឈឺបងឈឺពោះមកមកទៅចិត្តទៅអូនមកជួយបងសុំទៅមួយបងសុំទៅមួយសុំមួយសុំមួយបងស្មានហ្នឹងហើយនៅមិនទាន់មកទៀតខ្ញុំមិននិយាយមិននិយាយមិនទេតែរំខានណាបែបសុបាយចិត្តហ្នឹង លែងចាប់ទុកខ្ញុំជាប្រពន្ធទៀតហើយមើលទៅខ្លាំងដៃណាស់តាស្រឡាញ់គ្នាដំបងយកចិត្តទុកដាក់ណាតែឥឡូវពងើយផ្ទះក៏លែងចង់ចូលទៀតហ៊ានទុកឲ្យប្រពន្ធទៅសាយខ្ចីនៅម្នាក់ឯងតកាស់នេះបើខ្ញុំស្មានមិនខុសទេបងប្រហែលជាកំពុងតែដេកអប់ស្រីយ៉ាងមានក្តីសុខហ្នឹង ណាបើជួយបងទីមើលហើយបងឯងទៅមកពីណាបងឯងចង់ đưa ខ្ញុំមែន ខ្ញុំសួរនៅបាយបាយមិនឆេះតបចឹងហើយឥឡូវនេះខ្ញុំលែងមានតម្លៃអីសម្រាប់បាយទៀតហើយមែនទេបងសុំមួយថ្ងៃក៏មករឿងបងមួយថ្ងៃបានអត់ខ្ញុំគ្រាន់តែសួរនៅបាយធម្មតាបាយថាខ្ញុំរករឿងបើបាយអញ្ចឹងខ្ញុំរករឿងបាយទៅណាក៏ទៅទៅទៅក៏បានដែរព្រោះថាវាធន់ Bye. ហ្មងអាសំជាស្រីដែលគ្មានតម្លៃមុខក្រាស់លើស្បែកក្របីទៀតណានេះសង្ស័យប្តីតក់ក្បាលចោលទាំងដៃទាំងកូនបានមុខស្អុយដូចលូទឹកស្អុយអញ្ចឹងនេះឯងបើសិនជាអញ្ចឹងមែនយើងនឹងសក់អាយ៉ាស់មាត់ណែនាងនាងតណែស្បើម៉េះនាងយើងមកជុំទេហ៊ាននាងលកូនយ៉ាងទៀតវាដូចជាជ្រុលពេកទេណានាងគ្មានសិតអីមកនាងកូនយើងឯង គ្រាន់តែឌីចង់បាត់ទៀមទាកម្មសិទ្ធិដែរយើងចង់ឌីយើងមានមាត់យើងក៏ឌីព្រោះវាជាការប៉ັດពួកឯងពីហៅមុនការយកគ្នាមិនបានការឲ្យឲ្យគេស៊ី free free ទៀតគ្មានបដាការតែថ្ងៃណាមួយគេស៊ីនឹងសោះគេនឹងទៅខ្លាញ់ចោលគេបោះចោលតម្លៃមិនស្មើនឹងសម្រាប់ផងតែវាក៏គ្រាន់ដើរជាមនុស្សស្រីដែលឲ្យដៃគេហើយចង់ឲ្យគេយកទៅស៊ីតែគេមិនមើលសុបិចតែមុខ គ្រាន់បើជិះនាងឆ្ងាយណាស់នាងអើយអូយកុំមកចង់អួតពើមសម្ដីឯងណានៅបានប្រហែលតិចទៀតមនុស្សស្រីដែលពូកែរលរឿងអញ្ចឹងពូកែនិយាយដូចជាឯងណាដីធុញងាប់ហើយនេះឯងឡាប់ស្តេអីហ៎មនុស្សដែលគេបោកឬគេខោខោខោអោចំត្រូវជាឆ្វេងសុំពិសាក៏ជុលស្អីលើនេះ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 ស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាស្មានជីវិនរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hirosca Post Acne ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជាមនុស្សដែលគេបោកត្រូវគេខោខោខោអោចឹងត្រូវជាឆ្វេងសុំតែយើងគិតថា អ្នកដែលដើរខាងគេហើយយករឿងដាក់ខ្លួន ទៅវិលាប់ស្ទែពិតប្រកបយើងនេះខំយកស្បៃនេះហាទៅគប់ក្រៃលោតជ្រះអាការលັບរបស់ញ៉ែចេញខ្លះតែយើងក៏ប៉ុណ្ណឹងហីនៅតែអត់នេះទៀតឬមួយក៏ចង់ឲ្យយើងនេះយកទៅញាត់មាត់ញ៉ែទឹកញ៉ែជ្រះលັບស្ទែនឹងចេញនាងឈួតឈួតព្រឹកប្តីទឹកក្បាលចោល មកកុំមកកុំមកកុំអូអូអូអូកុំមកកុំកុំខ្វំលើឈួតណាកូនណាមកកុំមកមកមកអូអូអូអូ គេដាច់ចិត្តបោះបង់ខ្ញុំហើយនឹងកូនចៅអញ្ចឹងហ៎នេះបងអត់តាណាដល់2ថ្ងៃ ឲ្យបងសុំទោសនៅអូនសម្លាញ់ដែលបងទុកអូននិងកូនឲ្យនៅឯកោអញ្ចឹងខ្ញុំមកត្រូវការពាក្យសុំទោសពីបងឯងខ្ញុំចង់ដឹងថាបងឯងទៅណាបងឯងមានដឹងអត់ថាប្រហែលថ្ងៃនេះខ្ញុំជួបរឿងអីគេខ្លះអូនជួបរឿងអីគេបងសម្លាញ់អឺឥឡូវចេះអារឿងថ្ងៃមុនណាទុកម្លាយសិនណា ហើយឥឡូវហ្នឹងខ្លួនឯងមានបញ្ហាអីហ៎ជួបរឿងអីប្រាប់បងមកណាបងជួយដោះស្រាយគឺពួកមីស្រីហាច់បោកបងឯងហ្នឹងវាហ៊ានដៀខ្ញុំពេញពេញមួយវាដៀខ្ញុំថាខ្ញុំជាស្រីថោកវាដៀខ្ញុំថាខ្ញុំជាស្រីចិត្តងាយឲ្យបងស៊ីដល់ងាយងាយហើយវាថាខ្ញុំនេះ ជាប្រពន្ធដែលគ្នាបានការពេលណាដែលបងស៊ីឆ្អែតឆ្អន់ហើយបងមិនតក់ក្បាលខ្ញុំចោលបងវាដៀត្រឹមខ្ញុំខ្ញុំអត់ឈឺទេតែវាហ៊ានដៀដល់កូនយើងនេះថាជាកូនគ្មានខាងស្លាណាអូនណាអូនឯងធ្វើចិត្តអត់តិចសិនណាអស់ខ្ញុំចិត្តតិចតិចមិន ពេលដែលខ្ញុំពិបាកបងឯងណាណាបងឯងបាត់ស្មោឆឹងទុកឲ្យខ្ញុំពិបាកម្នាក់ឯងបងឯងមិនដែលចេះជួយស្អីក្រៅពីហាមឃាត់ខ្ញុំនឹងឯងគឺបងអាចជួយអូនបានណាបងអាចជួយអូនឯងឲ្យផុតពីពាក្យប្រមាថមើលងាយរបស់ពួកគេអូនឯងមានដឹងអត់ថាបងបាត់ទៅណាកាលពីម្សិលមិញហ្នឹងហើយបងឯងមិនប្រាប់ បើបងអាប្រាប់ផងខ្ញុំមិនដឹងឬមួយក៏បងឯងទៅជាមួយពុកមានសេចក្តីណារបស់ហ្នឹងមានណាគឺគឺបងទៅខេត្តគឺបងទៅរកមើលការងាររកស៊ីប្រដាក់ទុនអីហ្នឹងហើយវាបានផលស្អីមកបងដឹងថាថ្ងៃណាមួយអូននឹងជួបរឿងនេះជាមិនខានទេអញ្ចឹងហើយទៅបងដេកគិតមើលថាតើបងគួររកស៊ីអី គួរធ្វើអីហើយស្វែងរកមុខរបរណា ដែលវាងាយងាយហើយរកប្រាក់ចំណូលបានច្រើន ហើយបងនឹងយកលុយនោះមកចូលស្ដីទៅទាំងអូនពួកយើងនឹងរៀបការជាមួយគ្នាណាបងឯងកាត់អីនោះអូនសម្លាញ់តែបង បងក៏ជាមនុស្សប្រុសដែលគ្មានបានការបងគ្មានលុយទៅប្រដាក់ទុនជាមួយគេហើយបងឯងត្រូវការលុយហ្មងគឺវាច្រើនពេកច្រើនប៉ុណ្ណាបងឯងប្រាក់សិនមកគឺ4000ដុល្លារថាម៉េច4000ដុល្លារហើយលុយច្រើនយ៉ាងហ្នឹងបងឯងទៅហូតពីណាមក គឺមានជំរើសមួយ你过来。 មកវិញបងសំឡាញ់មកអូនញ៉ាំបាយសិនណានេះមិនបានហូបអីហ្នឹងបងធ្វើម្ហូបដល់ណែឯងចូលចិត្តហ្នឹងណាតែបើឆ្ងាញ់ឬមិនឆ្ងាញ់កុំថាអីណាព្រោះបងយកបៃដូងបងមកធ្វើគឺធ្វើតែពេញចិត្ត ស្នាដៃបបងយកយកាបានទេញ៉ាំកើតទេម៉ែធ្វើមហូបស្អីហ្នឹងសិតតែខ្លាញ់ឡើងល្ងើមឲ្យបងសុំទោសណាអឺ ដែលតែងចាញ់រហូតមកនឹងទេថាខ្ញុំស្អប់ស្អប់អ្នកនៅដែរប៉ុន្តែណានេះណៃរកបានហើយអញ្ចឹងបងនឹងប្រញាប់ទៅខេត្តដើម្បីយកលុយនេះទៅប្រាក់ទុននឹងប្រញាប់យកប្រាក់ចំណេញមកវិញភ្លាមភ្លាមណាអូនទុកចិត្តបងអឺបងត្រូវទៅតាមខេត្តមួយរយៈមិនយូរប៉ុន្មានទេតែមួយសប្តាហ៍ណាបងត្រឡប់មកវិញពួកយើងនឹងរៀបការជាមួយគ្នា ប្រាប់ថាទៅប្រដាក់ទុនលោកស៊ីតែមួយអាទិត្យទេនឹងត្រឡប់មកវិញតែគ្មានបញ្ហាអីកើតឡើងទៅដឹងអូនម៉ែស្គាល់រូបកាមនឹងម្ដុំណាអត់ស្គាល់តែនៅនោះហេរហូតទៅណាខ្ញុំសុំបបពូប្តីខ្ញុំកាលមុនទៅមកឯពូ ហើយហត់ខ្លាំងមែនទេព្រោះខ្ញុំលំក្នុងលបាយដែលតែងចាញ់រហូតមក ពិតគឺការសិក្សា